តោះតោះតោះត្រៀមត្រៀមបាទមើលមើលមើលអាតានោះខ្ញុំតាំងទុកបាទគាត់អាតានោះខ្ញុំខាងទៅបងនេះមិនអាចទេបាទគង់ទៅគង់ទៅបាទទៅទៅហើយទៅទៅបាទគង់ទៅ Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ